អ្នកអុកញ៉ានលេងនបត្រា ប្រកាសគាំទ្ររាជរដ្ឋាភិបាលលុបចោលសជើណូតំបន់ភ្នំតាម៉ៅទាំងអស់នាព្រឹកថ្ងៃទី7ខែសីហា ឆ្នាំ2022សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បាន ប្រកាសបញ្ជាឲ្យលុបចោលការដោះដូរនិង អភិវឌ្ឍតំបន់ព្រៃជុំវិញ ភ្នំតាម៉ៅ ក្រោយមាន សំណុំពរជាច្រើន ពីសំណាក់ប្រជាជនកម្ពុជា ក្នុងនោះដែរអ្នកអុកញ៉ាលេងនវត្រាដែលគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះនិងជាម្ចាស់ផលិតកម្មកឡាស៊ីនវត្រាបានប្រកាសគាំទ្ររាជរដ្ឋាភិបាលលុកចៅសជណូតំបន់ភ្នំតាម៉ៅទាំងអស់អ្នកអុកញ៉ាលេងនវត្រា បានសរសេរនៅលើ Facebook ថាខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុបសជណូ តំបន់ភ្នំតាម៉ៅទាំងអស់ហើយបងប្អូនដែលស្រឡាញ់កូនឈើអាចមកដាំកូនឈើជាមួយខ្ញុំសូមបញ្ជាក់ថាសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យក្រុមហ៊ុនទាំងអស់បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅនិងតម្រូវឲ្យក្រុមហ៊ុនទាំងអស់ដាំកូនឈើឡើងវិញនៅលើដីដែលបានឈូសឆាយនោះ ក្រៅពីនេះសម្ដេចក៏បាន ប្រកាសលុបចោលទាំងអស់នៅរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរនិងអភិវឌ្ឍតំបន់ភ្នំតាម៉ៅដោយត្រូវរក្សាទុកដី និងព្រៃនៅ ជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្មការប្រកាសរបស់សម្ដេចនាយកខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានការសំណុំពរជាច្រើនទៅកាន់រាជរដ្ឋាភិបាល ដោយសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន បានថ្លែងយ៉ាងដូចនេះថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃមកនេះមាន សំណុំពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា 1លុបចោលទាំងអស់នៅរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរនិងអភិវឌ្ឍ2រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម3ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញនៅលើដីដែលបានឈូសឆាយសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្ដល់យោបល់ប្រកបដោយការស្ថាបនា សូមរំលឹកថាកាលពីពេលថ្មីថ្មីនេះមហាជននៅលើបណ្ដាញសង្គមជាច្រើនបានសម្ដែងការមិនពេញចិត្តនិងបានចេញមុខតវ៉ាក្រោយពីមានការឈូសឆាយព្រៃឈើតំបន់ភ្នំតាម៉ៅយ៉ាងណាក្រោយពីមានប្រតិកម្មនិងតវ៉ាជាច្រើននោះនៅព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2022នេះសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសបញ្ជាឲ្យបញ្ឈប់សកម្មភាពទាំងនោះ និង តម្រូវឲ្យក្រុមហ៊ុនដែលបានឈូសឆាយព្រៃឈើ តំបន់ភ្នំតាម៉ៅដាំកូនឈើឡើងវិញនៅលើដីនោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ